រ៉ូណាល់ដូអាចនឹងចាក់ចេញច្រើនដែរបាទភាគរយខ្ពស់ដែរ50គាត់អាចនៅបន្តបើសិនជាមិនមានក្លឹបណាចង់បានគាត់ហើយអ្វីដែលយើងត្រូវពិចារណាមួយទៀតហើយនឹងគាត់បានឲ្យយើងដឹងមួយទៀតគឺថាគាត់រងចាំមើលគ្រូបន្ទាប់បើសិនជារោគ Rafrenic ដល់អាណត្តិរបស់គាត់6ខែហ្នឹងគាត់ចេញទៅតើគ្រូណានឹងមកកាន់ menu បន្តបើសិនជាគ្រូនោះគឺជាគ្រូដែលរ៉ូណាល់ដូគាត់ថាអាចជួយក្រុម menu បានគាត់បន្តនៅ menu ទៀត គាត់និយាយថាអញ្ចឹងអញ្ចឹងមានន័យថាម៉េចអញ្ចឹងមានន័យថាគ្មានក្លឹបមានញូឯណាគ្មានក្លឹបគ្មានអ្នកគ្រប់គ្រងមានញូឯណាដែលអាចទៅខាត់ខាំងគាត់បានទេរ៉ូណាល់ដូធំជាងក្លឹបរ៉ូណាល់ដូធំជាងក្លឹបមិនក្លឹបធំជាងរ៉ូណាល់ដូទេហើយបើសិនជាបន្ទុកឲ្យកីឡាករដែលធំជាងក្លឹបនៅលេងក្នុងក្លឹបបន្តទៀតនោះនឹងមានវិបត្តិនិងមហន្តរាយកើតឡើងហើយបាទ បាទបើឲ្យកីឡាករដែលមានឥទ្ធិពលលើក្លឹបអញ្ចឹងគាត់លក្ខណៈថាបើឯងយកគ្រូនឹងបដឹកនាំអញឈប់អញចេញឧទាហរណ៍និយាយពាក្យឲ្យវារៀងរៀងអសរួនតិចបើថាឯងយកគ្រូនឹងទុកគ្រូដដែលគាត់អត់លេងខ្ញុំមើលទៅតាមពីពេលនេះទៅរ៉ូណាល់ដូដូចជាដើរឃ្វៀងគ្នាជាមួយនឹង Rafinha ទៅហើយ បាទគាត់ដឹងថាគាត់គិតថា Rafinha មិនអាចជួយ Man U បានទៅឈ្នះទៀតទេបើទុក Rafinha ទៀតគាត់អត់នៅ Man U ទេបាទ គាត់អត់គោរពតាមការគិតរបស់ក្លឹបទេគឺគាត់បាទក្លឹបបាប្រខែគាត់មែនតែគាត់ត្រូវគោរពការគិតរបស់គាត់គាត់កីឡាករល្អគាត់អឺតែមានមោទនភាពលើខ្លួនឯងណាតែតាមពិតពេលខ្លះខ្ញុំក៏អត់សบายចិត្តហើយខ្ញុំអត់ពេញចិត្តនៅអាយ៉ាបតរបស់រ៉ុនដូចំណុចនឹងដែរនិយាយតាមការពិតណាបាទខ្ញុំអត់ពេញចិត្តទេបាទពីព្រោះក្លឹបពីព្រោះថាមនុស្សយើងពេលខ្លះត្រូវតែយល់អំពី អឺអតីតកាលខ្លះទៅ បាទមេត្តារបស់ខ្លួនឯងមេត្តារបស់មនុស្សពីណាក៏មានដែរតែបើយើងអត់ចេះសម្របឬក៏យើងចេះយកយល់អំពី ហើយនឹង ស្ដាយស្រឡាញ់នៅអតីតកាលរបស់ខ្លួនខ្លះទេខ្ញុំគាត់ថាទោះបីគាត់ឈ្នះពាន10 20ទៀតអូខេគាត់មានតែឈ្មោះចានៅក្នុងប្រវត្តិសាស្ត្រប៉ុន្តែ ក្រមសិលធម៌ដែលជាមនុស្សជាកីឡាករប្រហែលជាវាធ្លាក់ចុះ បាទបើខ្ញុំក្នុងវ័យប៉ុណ្នេះខ្ញុំបានលេងអាក្លឹបដែលធ្លាប់ជួយសម្រាប់បំណងយើងដកហាត់យើងឲ្យខ្លាចទៅជាពេជ្រដែលមានតម្លៃខ្ញុំនៅទៀតបាទអាយុ36យើងច្រើនបាន2ឆ្នាំទៀតទៅយើងលេងឆ្នាំក្រោយគាត់37 38វាអស់ចឹងគាត់នៅតែអត់ប្រឈប់បាទយើងអាចចូលនិវត្តនៅក្នុងក្រុមមែនយូហ្នឹងក៏បានបាទតែគាត់អត់ប្រឈប់អាហ្នឹងយើងគ្មានសិទ្ធិហាមឃាត់គាត់ទេហើយក៏មិនថាគាត់ខុសទេដែរ អានេះគ្រាន់តែការគិតខុសខុសគ្នាគ្រាន់យើងមើលឃើញមនុស្សមហិច្ឆតាធំនៅយើងតែមហិច្ឆតាធំពេកវាទៅជាលក្ខណៈនេះហើយបាទខ្ញុំខ្ញុំនិយាយនិយាយតាមអារម្មណ៍របស់ខ្ញុំបងប្អូន fan Man U អីកំខឹង fan របស់ Ronaldo កំខឹងខ្ញុំបាទខ្ញុំនិយាយទាំង Chelsea ទាំង Messi ពីមុនខ្ញុំធ្លាប់និយាយដែរអញ្ចឹងខ្ញុំដឹងថាតើនិយាយទៅបើប៉ះទៅលើ fan កាប់មុខរបស់ Ronaldo ឬក៏ខ្ញុំនិយាយទៅពី Ronaldo ល្អមិនអីទេមិននិយាយទៅតាក់ទងនឹង Ronaldo មិនល្អអីក្នុងការជេរខ្ញុំទៀត ដូចមុនខ្ញុំនិយាយប៉ះរឿងមេស៊ីចេញពីបាសេជេខ្ញុំបាទខ្ញុំអត់មានខ្វល់រឿងអ្នកណាជេទេព្រោះខ្ញុំនិយាយពឹងផ្អែកទៅលើការយល់ឃើញរបស់ខ្ញុំហើយខ្ញុំមិនមែនទៅ fan Messi fan Ronaldo ទេខ្ញុំតើគាត់មើលឃើញថាឆ្កងខ្ញុំថាឆ្កងមើលឃើញល្អខ្ញុំថាល្អអឺខ្ញុំអ្នកវិភាគខ្ញុំនិយាយរឿងការពិតនឹងខ្ញុំនិយាយតាមត្រង់អញ្ចឹងអរគុណបាទខ្ញុំនិយាយត្រង់អញ្ចឹងមកខ្ញុំមិនមែនអូ fan Ronaldo ច្រើនណាស់និយាយដើម្បីយក view ឲ្យគេចូលមកមើល ខ្ញុំអត់ត្រូវការហ្នឹងពីព្រោះយើងឃើញថាឥឡូវគាត់គិតអញ្ចឹងហើយវាអត់ត្រូវខ្ញុំចង់និយាយអញ្ចឹងបាទព្រោះស្ថានភាពក្លឹបពេលនេះហើយក្លឹបក្លឹបគាត់ធ្លាប់ជួយគាត់ដោះខាត់គាត់អញ្ចឹងស្ថានភាពពេលនេះគឺក្លឹបពងពិបាកក្លឹបកំពុងតែពិបាកក្លឹបកំពុងតែរាវដូចក្រាមចាប់ក្រាមអាចអេអញ្ចឹងចាប់មួយដាក់មួយខុសត្រូវគាត់គួរតែនៅក្នុងពេលពិបាកហ្នឹងណាពីព្រោះគេធ្លាប់ជួយដោះខាត់យើងហើយឥឡូវគេមានទុក្ខ យើងគួរតែនៅជួយខ្លះវិញទៅអានេះតាមការយល់របស់ខ្ញុំទេប៉ុន្តែសម្រាប់មនុស្សមួយហិកតាធំគេអត់គិតចឹងទេយើងនិយាយចឹងគេថាអានេះស្រែសុទ្ធណាព្រោះខ្ញុំនិយាយមិនអាចតម្រូវចិត្តមនុស្សបានទាំងអស់ទេបាទខ្ញុំដឹងតែអញ្ចឹងបាទខ្ញុំគិតខ្ញុំដឹងថាអញ្ចឹងឥឡូវគាត់ពិចារណាឲ្យចេញគាត់ពងថាឥឡូវមើលគ្រូសិនបើគ្រូក្រោយរ៉ាស់រនិចហ្នឹងមកតំណងតែគាត់ត្រូវការអាហ្នឹងគាត់នៅតែលឺសូលៀងលៀងណានេះវាអត់តន់ដាច់ទេអាចចាមរាមដែលថា Mauricio Pochettino នឹងមក Man U វិញនឹងមកលេងដឹកនាំអង់គ្លេសវិញចូលរួមជាមួយ Man U ហើយ PSG យក Zidane ទៅដឹកនាំចរចាបារាមនេះនៅបន្តលហៀងលហៀងលហៀងលហៀងនៅឡើយទេទោះបីមានការបដិសេធពីអឺ director នាយកក្លឹប PSG លោក Leonardo ម្ដងជាពីរដងក៏ដោយថាគ្មានការតាក់ទង Zidane ណាយំដឹកនាំគ្មានការអនុញ្ញាតឲ្យ Mauricio Pochettino ណាចេញមុននឹងកិច្ចសន្យារបស់គាត់ទេប៉ុន្តែ ចរចាអារ៉ាមវានៅតែបន្តនៅងើងើងើដូចដូចមូសនៅតិចយើងងងងងងងអញ្ចឹងណាបាទបាទដូចងងងនៅតិចយើងអញ្ចឹងចរចាអារ៉ាមយើងនៅអញ្ចឹងអញ្ចឹងលកឹកណាចរចាអារ៉ាមនៅតែមានខ្ញុំនៅតែនិយាយថាលទ្ធភាពនៃការគ្រូលោកវិជិតទីណូមកមែនយូក៏អាចនៅមានហ្ស៊ីដានទៅ PSG ក៏អាចនៅមានណាដល់រ៉ាបណាចរចាអារ៉ាមនៅមាន នៅមាននិយាយក្នុងសារព័ត៌មានខ្ញុំនៅតែឲ្យឲ្យលទ្ធភាពនៃការរត់ទេគ្រូនេះនៅតែអាចកើតមានឡើងតែម្ចាស់ក្លឹបនាយកក្លឹបរបស់ PSG លីអូណាដូចេញមកបដិសេធម្ដងជាពីរដងហើយគាត់ថាគ្មានទេគឺស៊ីដានទៅ PSG យើងអត់មានបានតាក់ទងមួយស៊ីដានទេតែប្រហែលថ្ងៃមុនបាត់ណាស្ទូទៅមកប្រហែលថ្ងៃមុននេះឃើញឃើញព័ត៌មានចេញមកទៀតស្របពេលដែលរ៉ូណាល់ដូគាត់មានប្រតិកម្ម ចំពោះគ្រូបច្ចុប្បន្នអូរ៉ាស់រនិកនេះហើយគាត់ថាគាត់ចង់ចេញនេះគាត់ហៅភ្នាក់ងាររបស់គាត់ joint មិនដែរហោះមកអង់គ្លេសនេះដើម្បីពិភាក្សារកដំណោះស្រាយគាត់នេះណាបាទនឹងអញ្ចឹងវិបត្តិ Man U មកដល់ពេលនេះអត់ទាន់ដោះស្រាយបានទេទោះរ៉ាស់រនិកមកក៏ដោយយើងទទួលស្គាល់ទាំងអស់គ្នាថាអញ្ចឹងតែការពារយុមិញដូចជា Lindelof អីដូចជា error មួយសំណាងអីទាត់ពុកបកគោទី អឺអូឡាវ៉ាត់អូឡាវ៉ាត់គីនអូលេវ៉ាត់គីនគាត់ទាត់បុកបកគោទីកុំអីស្តាមស្មើហើយស្តុនមានឱកាសច្រើនបើទាត់យ៉ាងណាអីមិនជើងខ្ញុំចង់និយាយថាឈ្នះគេឈ្នះវាអត់សុបាយចិត្តបងប្អូនអ្នកគ្រប់គ្រងមេនយូមើលទៅហើយកុំថាទៅនិយាយប្រអូបតោះអាប់អីនោះមែនទេបងប្អូនបងប្អូនមើលតម្រងលេងឈ្នះគេមែនតែឈ្នះវាអត់សុខស្រួលចិត្តមិនឈ្នះដឹងតែឈ្នះហ្មងឈ្នះទៅដូចហេងប្រកួតក្រោយដឹងយ៉ាងណាយ៉ាងណីទៀតវាអត់វានឹងណោណា បាទអញ្ចឹងវិបត្តិរបស់ Man U នៅមិនទាន់ដោះស្រាយទេហើយក្លឹបនៅពេលនេះមិនទាន់មានស្ថិរភាពបែរជាកីឡាករដែលគេគិតថាជាកីឡាករដែលដែលគួរតែដឹងគុណ Man U រកចាក់ចេញណារ៉ូណាល់ដូគាត់ដឹងគុណ Man U បាទព្រោះ Man U យកគាត់ពី Sporting មកមកដកខាត់ឲ្យคล้ายជាពេជ្រដែលមានតម្លៃបាទហើយនៅពេលនេះក្លឹបពងជួបវិបត្តិពងតែវឹកវោគាត់បែរជាបោះពាក្យសម្ដី វាយប្រហារអ្នកគ្រប់ត្រូលខ្ញុំនិយាយទៅនិយាយការពិតខ្ញុំមិនអ្នកគ្រប់ត្រូល Man U តែបើសិនជាក្រុម Man U ខ្ញុំខ្ញុំគ្រប់ត្រូលខ្ញុំ Legend ក៏ Legend ទៅបាទមិនខ្វល់ទេបាទពីព្រោះថាយើង Legend មែនតែគេបើប្រាក់ខែយើងស៊ីតាអាការគាត់លេងនៅ Man U គេបើប្រាក់ខែគាត់ស៊ីគាត់ចង់ចេញទៅក្លឹបល្អក៏ Man U អនុញ្ញាតឲ្យទៅគេមានតែចងជើងយើងស្អីគេជួយយើងច្រើន តែគាត់ថាបើសិនជាក្រុមសិលធម៌គាត់គួរតែ នៅ បន្តជួយ Man U ទៅ បើមិនអញ្ចឹងទេគាត់ឡើងទៅដកឡើងទៅដឹកនាំមែនយូហ្មងឬមួយក៏យ៉ាងណាព្រោះរ៉ូណាល់ដូយើងឃើញចិត្តគាត់ហើយលេងមួយជំនួយជាតិប៉ូទុយហ្គាល់អីកាលជំនាន់គាត់ឈ្នះពានរង្វាន់យូរ៉ូណោះ2016គាត់ឡើងទៅជាជំនួយគ្រូទៀតណាបាទបានថាអតិពលគាត់ខ្លាំងណាកីឡាករមុំមុំមិនឡើងទៅឈរនៅកន្លែងមួយគ្រូចឹងបានទេណាបាទអាវៈផ្ដាច់ព្រាត់មួយបារាំងគាត់របួសជើងគាត់មកទាំងឈើច្រត់អីឈោស្រេចលងលោកខ្លាំងជាងគ្រូទៀតណាបើសិនជា មែនតែនមិនជាកីឡាកររ៉ូណាល់ដូប្រហែលជាមានការពិន័យពីសហព័ន្ធបាល់ទាត់ឬមួយក៏គ្រូរបស់គាត់ដកណែងអីហើយតែក៏គេដឹងថារ៉ូណាល់ដូមានឥទ្ធិពលខ្លាំងពេកនៅក្នុងបាល់ទាត់របស់ប៉ូទុយហ្គាល់បាទគាត់សឹងថាគ្រូអែបគៀនទៅឯងយ៉ាងប្រជាម្ដងហើយឥឡូវគាត់នៅមានយូយើងឃើញចេញចរិតមកគាត់ថាគ្រូអានេះអត់ត្រូវការនោះអត់ត្រូវការគ្រូនេះមិនសមទឹកនាំអញទេបាទគាត់ចេញចរិតមកអញ្ចឹងយើងមើលទៅវាគេហៅអត់គ្រប់គ្រូអត់គ្រប់ភារកិច្ចរបស់គ្រូអញ្ចឹងរ៉ាហ្វ្រីនិកក៏គាត់ចាប់ដើមរៀង អឺអឺដាក់ទៅរ៉ូណូវិញហើយអញ្ចឹងផ្លូវរ៉ាហ្វេនិកមួយរ៉ូណូប្រហែលជាដើរទៅញែកទៅចេញចេញចេះនេះអត់ចូលគ្នាអញ្ចឹងណាព្រោះពីដំបងហ្នឹងវាចហចហទៅវាដឹកនាំ ទៅលេងមួយគ្នាយូរទៅវាល្អល្អវាអាចចូលគ្នាអញ្ចឹងណាតែលេងអត់គឺមុនដំបងចហអញ្ចឹងចហអញ្ចឹងចូលបន្តិចឥឡូវបែកចេញទៅវិញផ្លូវ Rafinha មួយ Rondo គឺអញ្ចឹងហើយបាទខុសគ្នាជាមួយផ្លូវ Hurricane មួយលោកកុងតេនៅក្រុម Spurs កុងតេគាត់ មួយខេនឥឡូវនេះតាំងពីចំហមកចេះដើរដើរទៅគាត់ចូលទៅចេះចូលទៅចូលគ្នាតាំងពី Hurricane ចង់ចេញពីក្រុមឥឡូវ Hurricane ចង់នៅមួយ Spur តទៀតអត់ចង់ចេញតែ Ronaldo មួយ Ravnic ទៅចេះញែកបាទខុសគ្នាកន្លែងហ្នឹងបាទអញ្ចឹងយើងមើលឃើញចរិតនេះខ្ញុំមិនថាទេបងប្អូនបងប្អូនអ្នកគ្រប់គ្រងរ៉ូណាល់ដូចង់ជេរខ្ញុំក៏ជេរទៅខ្ញុំនិយាយពីអារម្មណ៍ខ្លួនខ្ញុំទេបាទ តិចនិយាយទៅចំ idol ឯណាថាខ្ញុំនឹងស្អប់អីខ្ញុំអត់អត់ទេបាទឥឡូវបងប្អូនគិតដូចខ្ញុំអត់បងប្អូនគិតដូចខ្ញុំអត់ខ្ញុំថាគាត់អត់គួរចេញពេលនេះទេបន្តនៅទៀតទៅ ជួយទោះបីក្លឹបលេងអន់មិនក៏ដោយជួយទៅព្រោះគេធ្លាប់ជួយយើងយើងមានថ្ងៃនេះបើសិនជា Alexa Ferguson អត់យកគាត់មកពី Sporting Lisbon ទេក៏ប្រហែលជាគ្មានគាត់នៅថ្ងៃនេះដែរណាគាត់មានឱកាសលេងឲ្យក្លឹបធំ មានការអភិវឌ្ឍខ្លួនខ្លាំងគឺនៅមេនយូពេលនេះដូចថាម៉ែឪយើងគាត់ចាស់ហើយបាទគាត់ចាស់ហើយជួយគាត់វិញខ្លះទៅទោះបីតែដឹងថាជួយទៅវានៅនឹងទៀតវាគ្មានបាល់ផលអីគាត់ថាយើងយកចិត្តយើងទៅជួយបាទអញ្ចឹងខ្ញុំនិយាយនេះគឺអាចអាចនិយាយថាយើងចិត្តធွာចិត្តបុណ្យដូចជាព្រោះកំណត់យើងមិនជឿនលឿនបាទនិយាយទៅកំណត់យើងអត់ជឿនលឿនយើងអត់យើងអត់ហក់លោតបាទបាទយើងអត់ហក់លោតអញ្ចឹងយើង ខ្ញុំសុំខ្ញុំថ្ងៃហ្នឹងខ្ញុំមកត្រៀមនិយាយរ៉ូណាល់ដូនិយាយកន្លែងហ្នឹងខ្ញុំនិយាយថាបើសិនខ្ញុំនិយាយទៅមានអ្នកប៉ះពាល់ដល់អារម្មណ៍អ្នកគ្រប់គ្រងរបស់រ៉ូណាល់ដូខ្ញុំក៏មិនខ្វល់ដែរព្រោះរឿងអ្នកគ្រប់គ្រងគាត់ជេរគាត់បចោលនឹងរឿងរបស់គាត់ទេម្នាក់ពីរនាក់បីនាក់អីខ្ញុំអត់ខ្វល់ទេបាទតែខ្ញុំមើលទៅ comment បងប្អូនភាគច្រើនគិតគិតដូចខ្ញុំដែរបាទគិតវិជ្ជមានអញ្ចឹងដូចខ្ញុំដែរអឺងាកទៅប៉ុកបាឥឡូវឈឺ ដូចជាត្រូវប្រមាណសប្តាហ៍ទៀត4 5សប្តាហ៍ទៀតបានចូលមកលេងវិញបានប៉ុកបាហើយប៉ុកបា លោករ៉ារូនិកដំបងអត់សុបាយចិត្តមួយប៉ុកបាទេណាឥឡូវនេះដូចរ៉ូនដូចង់បែកផ្លូវគាត់ដឹងគាត់ស្នើឲ្យក្រុមមេនយូដំឡើងប្រាក់ឈ្នួលឲ្យប៉ុកបាទាំងអ្នកគ្រប់គ្រងរបស់មេនយូមួយចំនួនមិនពេញចិត្តនឹងប៉ុកបា ផងប៉ុន្តែគាត់មើលឃើញថា key player ដូចជារ៉ូណាល់ដូ ចាប់ផ្ដើមដើរជ្រាផ្លូវមួយគាត់ គាត់ទៅជាឲ្យតម្លៃពុកបាវិញមុនដំបូងគាត់មានទៅតាមទ្រពុកបាស្អីគាត់មិននិយាយបាទរ៉ាស់នេះគាត់ថារឿងពុកបាគាត់ចង់នៅនៅមិនចង់នៅគាត់អាចស្នើសុំក្លឹបចេញបានព័ត៌មានដំបូងតែគាត់មកដល់ភ្លាមភ្លាមហ្នឹងគាត់ថាគាត់អត់មានត្រូវការកលាករណាម្នាក់ឲ្យត្រូវទៅទៅទៅទៀមទីឲ្យពីណាម្នាក់ចង់មកនៅជាមួយគាត់ទេណា បាទតែកាលនោះគាត់មកគាត់មានអារម្មណ៍ល្អមួយរ៉ូណដូតែឥឡូវវាទៅជាជឿផ្សេងហើយបាទព្រោះរ៉ូណដូគាត់បោះសម្ដី ថាអញ្ចឹងហើយបើយើងធ្វើគ្រូក៏យើងនេះដែរបាទទោះបីយើងគ្រូ interim man ក៏ប៉ុន្តែយើងមានអារម្មណ៍ថាជុំគេអត់ឲ្យតម្លៃយើងផងណាបាទគាត់ប្រកាសជាផ្លូវការអញ្ចឹងហ្មងអ្នកខ្លះគេទុកក្នុងខ្លួនណាពេលគេចេញដល់ក្លឹបថ្មីមកគេគេនិយាយតែឥឡូវរ៉ូណដូនៅក្លឹបហ្នឹងគាត់និយាយនៅហ្នឹងគាត់គ្មានតែខ្លាចឪគ្រូឯណាទេ បាទគាត់មានខ្លាចទៅឪស្ថាបនាបាល់ទាត់អាឡម៉ង់អ៊ីជិនជិនប្រេសអីទាំងអត់ទេគាត់និយាយចឹងហែងនៅបាននៅតែយុបមិញអត់ឃើញរ៉ូណដូលេងទេណាបាទយុបមិញនេះគឺមានកាវ៉ានីរ៉ូណដូលប៊ូសទេយុបមិញឯងអត់ទេតែឈ្មោះបំរុងក៏អត់ឃើញដែរគីឡូដាក់គាត់សម្រាប់សិនបាទឈ្មោះរបួសអត់ឃើញទេមានពុកបាមានម៉ាកាយអឺទេបាទបៃលីទេបាទហើយបំរុងមានយ៉ាឡូថូរ៉េត្រាវរ៉េមានអេឡាន់ហ្កាមានវ៉ាន់ប៊ីសាកាវ៉ាន់ប៊ីក បានពេជ្រមិញបានចូលលេងបាទលីនកាតក៏បានចូលលេងដែរអេលិចតេលេសម៉ាតិចម៉ាតាជាមួយហ៊ីនតុនអត់មានរ៉ូដូទេណាបាទនិយាយយកមិញហ្នឹងនិយាយមានកាវ៉ានីដាក់កាវ៉ានីលេងបាទអូខេអញ្ចឹងខ្ញុំនិយាយប៉ុណ្ណេះទេរឿងរ៉ូដូកុំឲ្យវែងឆ្ងាយបកស្រាយហើយក៏ចូលអានេះក៏ជាប្រធានបទខ្ញុំត្រូវនិយាយអញ្ចឹងខ្ញុំយកមកនិយាយទៅវាពាក់ព័ន្ធគ្នាខ្ញុំនិយាយអស់បណ្ដោយទៅ